លោកពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំរ៉ាស៊ីលីខារីសាជាតួអង្គចំនៅក្នុងរឿងភាគបុរាណព្រះនាងមកខ្ចង់ដែលផ្សាយជូនទស្សនា នៅថ្ងៃច័ន្ទទៅដល់ថ្ងៃអង្គារវេលាម៉ោង9យប់នៅលើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook Page Sastra Film ហើយចាំចូលមកទាំងអស់គ្នាបាយបាយរឿងភាគបុរាណរឿងព្រះនាងមុខខ្ជុង ផ្សាយជូនទស្សនារៀងរាល់ថ្ងៃច័ន្ទអង្គារវេលាម៉ោង9យប់នៅលើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film